ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែលមិន yang serau តូចមិននៅណាម៉ែលាលានេះទឹកនេះនេះទឹកម៉ាក់នេះអ្នកមានកើតអីអ្នកមានអាស្រួលខ្លួនណាអូឈប់សិនខ្ញុំមានរឿងចង់សួរខ្ញុំគ្មានអីឲ្យនាងសួរទេខ្ញុំសូមប្រាប់នាងណាខ្ញុំជាមួយនឹងតូចគឺស្រឡាញ់គ្នាហើយអរគុណមេអរគុណដ ង់ចង់នៅជាមួយកូនតូចនោះធ្វើបើកហើយចូលទៅខ្លាចខ្លាចណាចង់ចង់ឲ្យកូនតូចមកមកឈរចាំនៅមុខបន្ទប់ទឹកឈរចាំមិនខ្មិចបន្ទប់ទឹកស្រីហ្នឹងតើឈរចាំមិនកើតតើតើពីមុន កូនតូចមកមកមកឈរចាំបានតើវិញខ្ញុំមិនដឹងថាពីមុនណាចូលមកតាមណែតែសំខាន់ណាថ្ងៃហ្នឹងតូចអត់នៅទេតូចទៅក្រៅទៅនិយាយមួយភ្ញៀវបាត់ហើយហើយគាត់មកឈរចាំនៅមុខហ្នឹងមិនសួរច្រើនពេកចឹងធុញណា100មីលានសំណួរអីហីណាមីងថែមចោលទឹកទឹកអីថែមចោលទៅនៅយំយ៉ាច់នៅមុខហ្នឹងទៅអីទៀត ហើយស្អីក៏វេទនាម៉េះគាត់ចូលបន្ទប់ទឹកសោះវេទនានោះវេទនាមកធ្វើពេបយំចង់ឲ្យកូននឹងលួងមនុស្សចាស់ស្អីពុតបាត់ម៉េះគ្រាន់តែចូលបន្ទប់ទឹកសោះធ្វើឯងមកអ៊ុយឲ្យកូនលួងហីឈប់ឈប់ឈប់ឈប់ឈឺពោះហើយចង់ចង់ចង់ទៅទៅជប់កូនតូចខ្លាខ្លាខ្លា បន្ទប់ទឹកចូលហើយចូលធ្វើអីចូលតែបាត់ដៃបាត់ជើងពេលតែចូលនោះទៅទៅវាឈឺនោមអីចូលចូលទៅវាឈឺពុំមែនណាចូលចូលនោះនោះ sẽ cào tê su mình chết trọng một rương sống Nơi nắng này Chấm tôi mong với nhá chấm tranh mau rồi Ca nghe nhau mắt của miên chó này Không miên bề mà mơ mà được chuột chẳng đấy Chú chú bỏ Chú chú chú bỏ Cô cô cô cô tổ Cô cô cô tổ nhà Cô cô cô tổ nào nè Cô cô mà chui mãi bỏ Mãi mãi mãi trên cái thang cả bác cơ ជួយម៉ែផងណាជួយម៉ែផងម៉ែម៉ែផ្លើម៉ែម៉ែផ្លើមានសម្លេងអីអ่ะសម្លេងសម្លេងអីគ្នាគ្មានលឺអីផងឯងស្ដាប់ច្រឡំតែដឹងណែមិនបានច្រឡំតែឈរស្គីសាកស្ដាប់ដងទៀតទៅមើល Anh ơi Ô ô Miên miên mình đúng đã khóc và cắt tắt bật lên Cứ Sầm lấy mái bóng tôi nhá Ui Sao phải sao chơi quạt tới Ui Mình đang hãy cái đồng bên nè Mẹ mẹ mẹ nó hơi Cứ cứ cứ cứ mình Chủ chủ mình họ ha ខ្មោចទៅមិនទឹកទៅមិញមិញចេញទៅទៅទៅខាងក្រៅរួចទៅតែមិនទៅនេះអត់អូយខ្មោចខ្មោចទៅមិនទឹកទឹកចេញមកឥឡូវអូយជួយជួយជួយមិញមកណាមិញកុំភ័យអីណាខ្ញុំមិនឈប់ខាងក្រៅនេះទេមិញចាំខ្ញុំខាត់គេមកជួយណាមិញកុំភ័យអីណាកុំកុំកុំកុំទៅណាចោលមិញណាមិញមិញខ្លោច នេះទេទៅចាំណានឹងហើយណាគ្នាទៅរកឲ្យគេមកចាក់សោអឺអឺទៅទៅលឿនតិចទៅមីងមីងកុំភ័យអីមីងខ្ញុំនៅទីនេះទេមីងមីងមិនបាច់ខ្លាចទេជួយមីងមក ឲ្យលឿនទៅមានលឿនតែខាងក្នុងអីទេបានឡូវហើយចាក់ឲ្យលឿនទៅអីទេកុំភ័យមីមីខាងអីទេមីអត់អីទេអត់អីហើយមីកុំភ័យមីតែកុំភ័យខ្ញុំខ្លាចអត់អីអត់អីហើយមីអរគុណអ្នកទាំងអស់គ្នាហើយចាឈប់ឲ្យទៅមីមិនអីទេម៉ែស្អាតអុយម៉ែកាត់អីហ្នឹងម៉ែស្អាត មានតែគេដឹងថាគេធ្វើអីគាត់អត់ខ្ញុំសុំតោថាមិញណាមិញមុននឹងខ្ញុំរវល់ពេកបាត់បដ ாய் មិញទៅជាអញ្ចឹងអូយខ្ញុំអរគុណអ្នកទាំងអស់គ្នាណាខ្ញុំអរគុណមែនតើមិញមានត្រូវកន្លែងណាអត់អូយហើយមិនទៅជាអញ្ចឹង ដល់ហើយម៉ែសុំទោសបងបងអឺខ្ញុំកាត់អត់ទាន់ហើយប្រហែលជានៅសល់ពាក់កណ្ដាលទៀតមីងមីងអត់អត់ទាន់មកយកកៅអៅទេតែតែតែកូនតូចណប់ណប់ណប់មីងមកកាត់អៅអៅថែមទៀតបាទប៉ុន្មានឯងខ្ញុំនាំម៉ែមកកាត់អាយថ្មីមួយទៀតហើយអាយថ្ងៃមុនចាំថ្ងៃអាទិត្យខ្ញុំនឹងមកយកស្រុកបង បងអញ្ចឹងចាំខ្ញុំបន្តណាហើយថ្ងៃអាទិត្យហ្នឹងណាចុះអានឹងបងត្រូវការប្រញាប់ព្រើអត់អត់អីតាមស្រួលណាចាបងបើមានរឿងអីមែនទេខ្ញុំមើលទៅដូចជាដកសើចសប្បាយចិត្តសោះអត់ទេខ្ញុំធម្មតាតែប៉ុណ្្នឹងឯង គុណដីដែលអរខ្ញុំខ្លាចជាកូនផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុង ទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាក៏ជុលឥឡូវនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបើមានរឿងអីមែនទេ ខ្ញុំមើលទៅដូចជាដកសូវសុបាយចិត្តសោះអត់ទេខ្ញុំធម្មតាតែប៉ុណ្្នឹងឯងតែខ្ញុំថាដូចមិនអញ្ចឹងទេថ្ងៃមុនខ្ញុំឃើញពៅជិះកាន់មកផ្ទះខ្ញុំហើយខ្ញុំស្រែកហៅមកពីខ្ញុំឃើញមានភ្ញៀវពិសេសនៅផ្ទះបង ចឹងបាទខ្ញុំអត់ចង់ទៅរំខានមិនអញ្ចឹងទេហើយជាមកពីខ្ញុំចូលនឹងសិនណាបងចាំខ្ញុំវាស់កៅអៅអៅ ហួចអីតែបើអត់តន់ឆ្លើយនឹងសំណួរខ្ញុំទេណាឆ្លើយសំណួរអីគេគឺថ្ងៃមុនបើជិះកាត់មកផ្ទះខ្ញុំហើយពេលដែលខ្ញុំហៅបើជិះទៅឡើងលឿនខ្ញុំចង់ហៅបើចូលលេងផ្ទះហ្នឹងមកពីយប់នោះខ្ញុំរវល់ប្រញាប់ទៅផ្ទះព្រោះខ្លាចពុកម៉ែគាត់បារម្ភអូចឹងទេហើយចូល ម៉ូតូដែលខ្ញុំជួចជួសជុលថ្ងៃមុននោះជិះទៅវិញស្រួលអត់ម៉ូតូលេងមានបញ្ហាអីអរគុណដែលបានជួយជួសជុលម៉ូតូខ្ញុំបើបើដឹងអត់ខ្ញុំបានកុហករឿងមួយទៅបើអឺគឺខ្ញុំអត់ចង់ឲ្យបើយកម៉ូតូទៅធ្វើដោយសារតែខ្ញុំចង់ជួយធ្វើម៉ូតូបើហ្នឹងហើយណាមួយ បានជជែកលេងជាមួយនឹងជាងកាត់ខោអាវប្រចាំរបស់ខ្ញុំទៀតហើយបងឯងធ្វើចង់ធ្វើអីគឺអឺគឺដោយសារតែខ្ញុំចង់មើលរយៈហ្នឹងខ្ញុំធ្វើការច្រើនពេកមានអារម្មណ៍ថាធុញថប់ ហើយក៏មានអារម្មណ៍ថាចង់កាត់អាយថ្មីទៅព្រោះថាពេលដែលខ្ញុំមកដល់កន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយយ៉ាងមិនដឹងបើខ្ញុំមានរឿងមួយចង់សួរបានអត់ចូលចិត្តហើយនឹងស្រឡាញ់ខុសគ្នាមកយើង ឡូវលោកធានអូបាទលោកធានខ្ញុំនឹងប្រញាប់ទៅវិញអរគុណលោកធានម៉ែម៉ែខ្ញុំមានការប្រញាប់ទៅក្រុមហ៊ុនវិញព្រោះដោយសារខ្ញុំភ្លេចរបស់នៅនឹងអញ្ចឹងយើងត្រូវទៅវិញណាម៉ែណា កូនកូនតូចអាម៉ែម៉ែអត់អត់អត់តន់ចង់ទៅវិញទេម៉ែម៉ែម៉ែចង់នៅនៅមើលមើលកណាត់កូនកូនតូនតូចកូនតូចទៅចុះណាកូនកូនតូចទុកទុកម៉ែឲ្យនៅកន្លែងនេះទៅម៉ែម៉ែម៉ែសន្យា ថាថាម៉ែមិនមិនដើរទៅណាឲ្យឲ្យកូនតូចពិបាករករម៉ែទៀតទេណាម៉ែម៉ែម៉ែសន្យាអឺ ហើយខ្ញុំចង់ផ្ញើម៉ែនៅនឹងសិន ហើយខ្ញុំទៅអត់យូរណាអត់អីទេណាចាំខ្ញុំជួយមើលគាត់ឲ្យអរគុណម៉ែខ្ញុំទៅសិនណាម៉ែទៅទៅចុះកន្តូច ចឹងមីងអង្គុយសម្រាកសិនណាចាចាអអអកូនក្មួយមួយខ្ញុំទៅធ្វើការសិនណាមីងចាចា មកកាត់ខោអាវតាមស្លាញ់ដកកន្លែងបែបនេះសบายចិត្តអត់នេះខ្ញុំគួរតែកាត់ចិត្តឬក៏ត្រៀមចិត្តមក បង្រៀនមនុស្សដែលល្ងងតាមស្លាញ់គេម្នាក់ឯងនេះនាងអត់ដឹងទេហ៎ថាតូចនឹងខ្ញុំណាស្រឡាញ់គ្នាប៉ុណ្ណាខ្ញុំមិនចង់ស្អាប់ទេឆាប់ចេញទៅវិញភ្លាមនៅចាំបានទេការស្រឡាញ់គឺការលះបង់ លះបង់មនុស្សដែលខ្លួនស្រឡាញ់ឲ្យទៅ មនុស្សដែលគេត្រូវការ ហើយឲ្យតូចនេះមានសេចក្តីសុខឈរមើលគេទ្រាំមើលទ្រាំឈឺមានអារម្មណ៍ថាឈឺចាប់ទេខ្ញុំមិនខឹងទេបើសិនជាគេ នឹងតូចស្រឡាញ់គ្នាមែនពួកខ្ញុំដែលតាំងចិត្តចង់តែធ្វើឲ្យពីណាគេក្តៅក្រហាយដោយសារខ្ញុំទេមាន តែមនុស្សដែលអាត្មានិយមតាមហួងហែងគេបានធ្វើឲ្យខ្លួនឯងក្តៅក្រហាយ នេះអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនផលិតផលលីប៉ាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក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 ហូចចូលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង ខ្ញុំមិនខឹងទេបើសិនជាគេនឹងតូចឆ្លាញ់គ្នាមែនពួកខ្ញុំដែរតាំងចិត្តចង់តែធ្វើឲ្យពីណាគេក្តៅក្រហាយដោយសារខ្ញុំទេមានតែមនុស្សដែលអាត្មានិយមតាមហួងហែងគេបានធ្វើឲ្យខ្លួនឯងក្តៅក្រហាយនេះ មិនមិនក៏ក៏មួយធ្វើអញ្ចឹងអាខ្ញុំចង់ជន់ខ្ញុំចង់ឲ្យតូចដឹងថា ជាងកាត់ដេរដូចជានាងនេះកាត់មិនស្អាតមនុស្សអាក្រក់ចាខ្ញុំមិនមែនមនុស្សល្អទេអើយអើយអាចខ្ញុំខ្ញុំមិនមកអើយអើយ មានរឿងអីហ្នឹងដៃដៃម៉ែខ្ញុំកាត់អីកតើក្តៅក្តៅណានាងនេះហាបានយកអាតូយកចុះមកជន់ហើយបន្ទាប់មកមីងក៏ស្ដីឲ្យនាងក៏យកឆ្នាំងអត់យកយកមកអត់ដៃមីង បានហើយឆ្នាំងអត់នៅនឹងដៃរបស់នាងហេតុអីបានជានាងនៅប្រកាយទៀតខ្ញុំមិននឹកស្មានថាមនុស្សល្អដែលខ្ញុំរំពឹងទុកមកធ្វើបែបនឹងដាក់ម៉ែរបស់ខ្ញុំទេខ្ញុំស្អប់នាងខ្លាំងបំផុត ម៉ែម៉ែយ៉ាងម៉េចបងក្តៅក្តៅក្តៅនៅកូនកូន ខ្ញុំមិននឹកស្មានថាមនុស្សល្អដែលខ្ញុំរំពឹងទុកមកធ្វើបែបនឹងដាក់ម៉ែរបស់ខ្ញុំទេខ្ញុំស្អប់នាងខ្លាំងបំផុតអឺ ហាយជាមនុស្សច្រើនណាចាំតិចសិនណាម៉ែអូមិនមិនមិនអីទេណាកូនតូចណាយើងយើងយើងចាំទៅខាងក្រៅសិនក៏បានដែរណាទ្រាំតិចទៀតណាម៉ែចាចាណែអីមានឆ្ងល់អត់ម៉ែបងតូចប្រធានផ្នែកទីផ្សារថ្មីយើងហ្នឹងណាពេលដែលជាប់ក្នុងបន្ទប់ទឹកថ្ងៃមុននោះដូចជាមិនសមសោះមែនណាអឺមែនហ្នឹងឯងនិយាយត្រូវហើយមិនសមណានៅសុកសុកគាត់ទៅជាប់ក្នុងបន្ទប់ទឹកអញ្ចឹងសោះ ហើយតាមតែនឹងចាក់សានៅលើក្រៅទៀតងាប់ហើយពួកអញឈរតែឆ្ងល់ហ្នឹងឯងខ្ញុំគិតថាគាត់ទៅចូលទៅគាត់និយាយអីគាត់ទៅស្ងាត់ចឹងហើយប៉ះទប់ទឹកហ្នឹងវាខូចបានអីអនាម័យគាត់អត់ដឹងថាមានអ្នកនៅចឹងគាត់ចាក់សាហ្មងទៅអត់ទេច្បាស់ណាស់ថ្ងៃនោះទប់ទឹកអត់មានខូចទេមែនទេហើយថែមទាំងមានចាក់សនៅពីក្រៅទៀតនេះបើតាមខ្ញុំគិតណាប្រហែលមិនមែនជាប់តែចៃដន្យទេតែមិនដឹងថាមានអ្នកណា អឺមែនតាអញ្ចឹងមិនដូចទៅណាបានមកគាត់ជាប់ទៅទឹកចឹងពួកខ្ញុំក៏មិនដឹងដែរពួកគេនិយាយថ្ងៃនោះខ្ញុំបានផ្ញើម៉ែនៅជាមួយលក្ខតាហើយចុះមិនក៏មានរឿងនឹងកើតឡើងចុះហើយខ្ញុំក៏មិនបានដឹងទៀតចំណាយលក្ខក៏មានប្រាប់ខ្ញុំមិនដឹងសោះ គាត់កូនតូចអាម៉ាក់ម៉ាក់ម៉ាក់ជប់ហូបហើយម៉ាក់ម៉ាក់ម៉ាក់អត់ឃ្លានទេតែម៉ែទំទៅហូបបានពីប្រហែលហ្នឹងកូនតូចម៉ាក់ម៉ាក់ម៉ាក់ឆ្អែតហើយឥឡូវម៉ែហូបមួយម៉ាត់ទៀតទៅណាព្រោះថាម្ហូបនេះកូនធ្វើដោយខ្លួនឯងម្ហូបឆ្ងាញ់ណាម៉ែហើយជាម្ហូបដែលម៉ែចូលចិត្តទៀតឃើញរាល់ដង តែម៉ែជួយចិត្តម៉ែហូបច្រើនហ្នឹងមិនតែលើម៉ែហូបតែមួយម៉ាត់ពីរម៉ាត់ចឹងផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិន ក្លិនជាភាពស្រស់ស្អាតរបស់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាកូជុលឥឡូវនេះ ហូចូលរង្វាន់ធំជាងគេ រង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង ម៉ែឈឺដៃមែនទេម៉ែម៉ែម៉ែឈឺខ្លាំងហ៎ប្រាប់ខ្ញុំមកម៉ែម៉ែម៉ែម៉ែម៉ែឈឺមកចំហៀងដៃនេះតែតែម៉ែអត់ហ៊ានអត់ហ៊ានប្រាប់កុំតូចទេខ្លាចខ្លាចកុំតូចនំម៉ែទៅទៅទៅពេទ្យកូនតូចអាកុំកុំកុំលើកដៃម៉ែម៉ែម៉ែខ្លាំងពេកម៉ែម៉ែឈឺ ម៉ែឈឺត្រង់ណាម៉ែប្រាប់ខ្ញុំមកម៉ែម៉ែម៉ែម៉ែម៉ែឈឺអានេះវាហើយហើយមកមកជំរាបនេះឈឺឈឺបាក់ដៃឈឺឈឺម្រាមដៃតែតែម៉ែអត់អត់អត់ប្រាប់កូនតូចខ្លាចកូនតូចយឺតនាំម៉ែទៅពេទ្យហើយហើយពេទ្យពេទ្យពេទ្យចាក់ថ្នាំម៉ែម៉ែម៉ែខ្លាចអត់ទេម៉ែ ពេទ្យឲ្យចាក់ថ្នាំម៉ែតែម៉ែត្រូវទៅពេទ្យបើម៉ែទៅពេទ្យម៉ែឆាប់ជាណាម៉ែណាកូនតូចអាម៉ែម៉ែម៉ែម៉ែមានរឿងចង់ប្រាប់កូនតូចរឿងរឿងអីទៅម៉ែ គឺគឺគឺគឺមីតូចមកចង់បាយមីនឹងនេះហ៎មីស្មានតូចជូនមីទៅតែដូចតាញឹមនឹកស្មានសោះថានឹងមានរឿងនឹងកើតឡើងសុំតោះហើយតែខ្ញុំការពារនឹងមីបានល្អខ្ញុំមិនដែលត្រូវអរគុណ លាក់អស់បើសិនជាអត់បានលាក់ជួយម៉ែខ្ញុំមិនដឹងថាគេធ្វើបាបមិនទេរឿងអាក្រក់វាបានកន្លងផុតទៅហើយអញ្ចឹងមិនគិតវាទៀតទេនេះបើសិនជាខ្ញុំតណេខ្ញុំនឹងជួយមើលមីងហើយខ្ញុំសន្យាថាខ្ញុំនឹងមិនឲ្យមីងមានរឿងនឹងកាត់ឡើងម្ដងទៀតទេ ចិត្តដែរទេដែលខ្ញុំឈ្នះនាងបែបនេះយកចង់យកស្អីក៏យកទៅ តែកុំឲ្យកូនប្រុសគេម្នាក់នឹងបានដឹងថាអ្នក ដែលនៅក្បែរគេហ្នឹងគឺជាឈើប្រហោងក្នុងនេះនាងមាន ពាក្យតែប្រហែលម៉ាត់នេះមកនិយាយជាមួយខ្ញុំទេអ្ហ៎មែនទេមនុស្សដែលមានឈាមអាក្រក់ក្នុងខ្លួនដូចជាសត្វអញ្ចឹងទោះបីជាខ្ញុំខំនិយាយអីឲ្យស្លាប់ខ្លួនទៀតក៏ខ្ញុំគ្មានបានអីមកវិញដែរ បើមិនរៀនធ្វើសัตว์ខ្លះតាមចាប់របស់ដែលខ្លួនឯងចង់បានណាវាមិនកើតទេ ហើយបើបានស្អីដែលខ្លួនឯងចង់បានហើយ ហេតុអីនៅមកញ៉ែញ៉ាំដល់នឹងទៀតគឺខ្ញុំចង់បញ្ឈឺនាងនឹងណាត្រឹមតែជាជាងកាត់ដេរម្នាក់ហ៊ានស្រមៃហួសខ្ពស់ហួសខ្លួនបើខ្ញុំជានាងវិញណាខ្ញុំនឹងដកខ្លួនបែបនេះវានឹងល្អកុំអោយមានការឈឺចាប់ ព្រោះតែគេរើសយកអ្នកផ្សេងមិនមែនជានាង នាងប៉ាកែអូហើយខ្មាស់គេខ្លាំងណាស់ណោះមនុស្សតាមស្រឡាញ់ដល់ថ្នាក់ចង់ឃើញ មុខគេរាល់ថ្ងៃទៀងដៃខាងប្រុសមិនដែលយកភ្នែកមើលសំបីតែបន្តិចពេលដែលគេប្រើពាក្យខ្លាំងខ្លាំងចំកណ្ដាលមុខបែបហ្នឹងមិនដឹងថា នៅមានចិត្តតាមស្រឡាញ់គេទៀតឬក៏អត់ទេណោះបើខ្ញុំជាអ្នកខ្លះវិញណា ខ្ញុំទៅចងកងងាប់ស្លាប់ដូចខ្មោច7ថ្ងៃបាត់ហើយបានហើយ ម្លែងខ្ញុំកាត់ទេកុំមកនិយាយស្អីអពមង្គលនៅនឹងទៀតចេញណាហើយខ្ញុំមិនចាញ់ពាក្យសម្ដីហ៊ុនទៀងទៀតទេយើងនៅចង់និយាយទៀតនៅមានស្អីចង់និយាយទៀតមាននេះ របស់ដែលយើងចង់បានកុំមានបំណងចង់ឈ្លានពានណាទទួលស្គាល់ទៅតូចគេមិនអាចរស់ដោយគ្មានម្ដាយគេបានទេហើយមុននឹងក្រោយគេនឹងដឹងអ្វីដែលនាងបានធ្វើលើម្ដាយគេមិនខានទេយើងក៏ចាំមើលដែរថាថ្ងៃនោះនឹងមានរឿងអ្វីកើតឡើងចំពោះនាងយើងខ្លាចនាងគ្មានឱកាសនឹងនិយាយចេញមកទេ ជាលើកចុងក្រោយតែនាងអាចផ្ដាយផ្ដាំយើងឲ្យហើយថាឲ្យយើងនេះស្រឡាញ់តូចដល់កម្រិតណា មើលថែម៉ែស្អាតរបស់គេ ក្នុងកម្រិតបែបណា ម្ដងយូរហើយហ៎នេះតូចមកមួយម៉ែហ៎នេះតូចត្រូវការញ៉ាំអីដែលតិចចេះអត់ចាំខ្ញុំទៅទិញឲ្យបាទខ្ញុំមកដល់យូរហើយគឺមកចំពេលដែលនាងកំពុងដល់និយាយដីស្រលាញ់មួយតែមិនភ័យព្រួយ ខ្លាចមានថ្ងៃប្រែដី ស្រឡាញ់ដែរមិនចេះក្បត់មិនចេះសាវ៉ាក្តីស្រឡាញ់ពិតមនុស្សដូចខ្ញុំគិតថានឹងអាចសម្លឹងទៅថ្ងៃក្រោយបានអាចមើលថែម្ដាយខ្ញុំបានហេតុអីធ្វើបែបនេះដល់ម្ដាយខ្ញុំខ្ញុំសុំទោសដែលយល់ច្រឡំណាបើបើអាចខឹងខ្ញុំបានបើអាមនុស្សហូតទឹកសម្លឹងកាមួយជាតិនេះអាមិនដែរខ្លាចណាទេវើយអូអូ ម៉ែស្ងាត់ចឹងលោកក៏មានរឿងអីដែរតោកុំកុំម៉ែ